មែនទែនទៅតក្កណានុពទានព្រះអង្គសំដែងមកมันមានទម្រង់ថាត្រូវតែធ្វើនេះត្រូវតែធ្វើនោះអីទេវាគិតថានៅក្នុងហ្នឹងវាពាក់ព័ន្ធនឹងការឲ្យទានទូយ៉ាង ដូចព្រះសរិបុត្រអីលោកធ្វើដែរតាតក្កណានុពទានហ្នឹងលោកគង់នៅកន្លែងស្ងាត់មួយអញ្ចឹងទៅក៏ធុំក្លិនអាក្រក់លោកក៏សួរទៅស្អីចេះនាងប្រែតមួយហ្នឹង មកប្រាប់ធ្លាប់ជាម្ដាយរបស់លោកកាលពីប្រមាណដូច7ជាតិមុនហើយកើតប្រែតរហូតមកព្រះសរិបុត្រកើត7ជាតិទៀតប្រែតនោះប្រែតដល់ប្រែតយូរអញ្ចឹងដល់ពីណាពឹងមិនបាន ដឹងថាអតីតកូនរបស់ខ្លួនឯងមកបួសឥឡូវបានជាអគ្គសាវកអីទៀតនោះមកពឹងលោកជួយលោក លោកជួយតែហ្មងជួយអត់កើតអញ្ចឹងវាធ្វើយ៉ាងណាទល់កុសល នឹងវាកើត នៅក្នុងចិត្តប្រែតនោះមិនមែនយើងយកប៉ុនយើងឲ្យតែហ្មងទេមិនមែនទេវានៅតែកម្មណណានៅក្នុងដដែលនោះអញ្ចឹងពិធីតកណានុពទានហ្នឹងគឺជាពិធីបើកឱកាសឲ្យកុសលហ្នឹងកើតក្នុងចិត្តប្រែតព្រោះបើបើប្រែតហ្នឹងអត់មានចម្រើនកុសលទេអត់រួចពីទុកហ្នឹងទេ ហ្នឹងហើយដល់ចឹងទៅ វាពាក់ព័ន្ធនឹងការធ្វើទៀនហ្នឹងចឹងក៏លោកទៅបិណ្ឌបាតបាន ចង្ហាន់មកក៏លោកប្រកេនទៅប្រមោកលៀនទៅ ហើយគាត់ប្រាប់នាងប្រែតហ្នឹងថាចូលនាងសម្គាល់ថា ដូចបានធ្វើខ្លួនឯងចឹងជ្រះថ្លាជាមួយនឹងអាត្មាសូមនាងអនុមោទនានៅទាននឹងអញ្ចឹងប្រែតនឹងឃើញលោកធ្វើសេចក្តីល្អចឹងទៅក៏ត្រេកអរជាមួយនឹងអំពើល្អនោះដល់ត្រេកអរនឹងអំពើល្អនោះមហាកុសលវាកើតឃើញណាមហាកុសលថ្នាក់អនុមោទនាទានយើងយើងថាឧទ្ទិសឲ្យអានឹងគ្រាន់ពាក្យនិយាយប៉ុន្តែ ពាក្យថាតេកណានុបទាននឹងគ្រាន់តែជាអារម្មណ៍បើកឱកាសឲ្យកុសលវាកើតក្នុងចិត្តប្រែតនោះ បើបើប្រែតនឹងមិនចេះត្រេកអរនឹងកុសលនឹងទេ មានន័យថាវាអត់បានត្រេកអរត្រេកអរមិនកើតបើអត់ស្រឡាញ់អំពើល្អបងអញ្ចឹងដល់ពេលដែលយើងនឹករលឹកចំពោះពពួកញាតជាប្រែតហ្នឹងគឺដែលពពុទ្ធបង្រៀនកន្លែងហ្នឹងយើងរៀនអភិធម្មទៅបានយើងដឹងថាអូមែនរឿងប៉ុននេះគ្មានពីណាហុចឲ្យនរណាបានទេ បើពពួកសัตว์នឹងមិនចេះបើកឱកាសឲ្យចិត្តខ្លួនឯងកើតមហាកុសលទេ វា នៅតែសេចក្តីទុកនឹងមិនអាចព្រោះយើងទៅសិក្សានៅ ក្នុងកម្មពួកកម្មមានឧបបិលកកម្មឬក៏ឧបខេតកកម្មបើសិនជាកុសលនឹងវាកើតច្រើនឡើងវាទៅជាឧបធម្មបកបច្ច័យ ឲ្យកុសលដែលនាងប្រែតនឹងធ្វើកាលនៅមនុស្សពីមុនដែលអត់ឱកាសឲ្យផលហ្នឹងហើយអញ្ចឹងអាតួអនុមោទនាហ្នឹងបើបើគិតមិនច្រើនទេវាមិនធំហ្មងទេប៉ុន្តែវាដើរតួជាឧបតម្មបកបច្ច័យអឺជាជាឧបតម្មបកកម្មបើកឱកាសឲ្យកុសលពីមុនដែលវារាំងស្ទះដោយអកុសលណាមួយនោះចូលមកឲ្យផលអានេះដូចដូចយើងភ្លេចអីអញ្ចឹងណាយើងភ្លេចអីយើងរនឹកឃើញគេប្រហើបបន្តិចហ្នឹងហើយវាអញ្ចឹង ហ្នឹងហើយអញ្ចឹងការដែលធ្វើតក្កណានុពទានហាក់ដូចជារំលឹកឲ្យពពួកសត្វហ្នឹងនឹកឃើញសេចក្តីល្អហ្នឹងហើយវាអត់ពាក់ព័ន្ធនឹងយើង ធ្វើប្រប៉ុណ្ណាទេសំខាន់ថាតើយើងធ្វើហ្នឹងគូជាទីជ្រះថ្លា នៃសត្វនោះឬអត់យើងធ្វើត្រូវឬអត់គូជាទីជ្រះថ្លារបស់សត្វនោះឬអត់ប៉ុណ្្នឹងហើយហ្នឹងហើយហើយ នាងហ្នឹងក៏ជ្រះថ្លានឹងការធ្វើទានរបស់ព្រះសារីបុត្រទៅ នៅ ពេលដែលនាងហ្នឹងអនុមោទនាទៅអាមហាកុសលហ្នឹងវាកើតពូពីមុនមកវាមិនដឹងថាប៉ុនស្អីវាមួមងតាភាពអត់ឃ្លានអញអញៃហ្នឹងពេលយើងកើតទុកខ្លាំងមានចិត្តល្អឯណាមែនទេពេល stress ខ្លាំងកន្លែងការងារគឺស្ដីឲ្យច្រើនឧទាហរណ៍អញ្ចឹងមេតាញោមអី ហ្នឹងហើយអញ្ចឹងនៅពេលដែលដែលព្រះសារីបុត្រលោក ធ្វើសេចក្តីល្អអញ្ចឹងទៅនាងប្រែតហ្នឹងក៏បងអោនចិត្តធ្វើទៀនមួយលោកអញ្ចឹងអឺបានបានពាក្យវេ ចាស់ចាស់យើងគាត់វេកន្លែងខ្លះក៏ល្អដែរថាអឺមយយ៉ាងផនតេអីចឹងទៅអឺ សូមពពួកញាតទាំងឡាយសម្គាល់ថាដូចជារបស់ខ្លួន ណាទៀនហ្នឹងថាដូចជារបស់ខ្លួនហើយអនុមោទនាចោះមញ្ញមានីអីនោះអញ្ចឹងបើយើងយល់ពីកលែងតនឹង ទោះលោកណាអាចារ្យណាមកមកមកកុហកថាគាត់សោតធោបញ្ជូនឲ្យខ្មោចហ្នឹងគឺយើងអត់ជឿទេវាអត់ទេ វាមានបញ្ជូនអីមានបញ្ជូនទៅប្រគួនតេកណានុបទានបើយើងសរុបមកទោះបីធ្វើមានអង្គ3នឹងក៏ពិតមែនប៉ុន្តែវត្ថុសំខាន់ទី1វាយើងចម្រើនកុសលខ្លួនយើងទី2បើកឱកាសឲ្យគាត់នឹងជ្រះថ្លាជាមួយកុសលដែលយើងធ្វើនឹងឯងអញ្ចឹងបានជាការធ្វើនឹងយើងធ្វើឲ្យ ត្រឹមត្រូវធ្វើឲ្យយទីជ្រះថ្លាយើងត្រូវជ្រើសបដិគិហកៈដែលមានសិលដោយសារអីដោយសារ យើងខ្លួនឯងនោះក៏ជ្រះថ្លាដែរហើយបើយើងធ្វើសង្ឃឹមថាបដិគេហកៈនឹងអ្នកបញ្ជូនឲ្យនឹងគឺខុស100គីឡូអានឹងអត់ត្រូវពីព្រោះអីបដិគេហកៈអត់មានប៉ុនទេយើងម្ចាស់ប៉ុនហៅថាសាមីប៉ុនហ្នឹងគឺម្ចាស់ប៉ុនអ្នកអ្នកដែលឧទ្ទិសហ្នឹងគឺយើងនឹងឯងដែលចានាំវេអីក៏គាត់ណាជួយនាំយើងថាអញ្ចឹងទៅប៉ុន្តែអ្នកដែលតាំងចិត្តឧទ្ទិសគឺយើងនឹងឯង ហ្នឹងហើយប៉ុន្តែយើងច្រឡំច្រឡំនោះព្រោះយកអាចារ្យនោះ បានឧទ្ទិសដល់ហ្នឹងមែនទេនឹងអាចារ្យនោះបានឧទ្ទិសដល់ពពុទ្ធអីណា ថាប៉ុនអាចារ្យអ្នកឧទ្ទិសហ៎គឺអ្នកឲ្យទៀននោះគេមិនថាយកអាចារ្យមិនមានអាចារ្យស្រីទេគាត់អាចារ្យប្រុសប្រុសទៀតហើយម្យ៉ាងទៀតអាចារ្យនាំវេដូចយើងឥឡូវហ្នឹង វាមានតែឥឡូវហ្នឹងទេសម័យពុទ្ធកាលអត់មានទេប៉ិនអាត្មានិយាយនេះអាត្មាមិនមែនហាមឲ្យមានទេបើយើងអត់ចេះយើងពឹងគាត់ទៅហ្នឹងហើយពឹងគាត់ទៅពឹងគ្រាន់ថា យើងគ្រាន់តែពឹងគាត់មកធ្វើកិច្ចរបស់អាចារ្យនាំឲ្យយើងធ្វើកន្លែងណាដែលយើងអត់ចេះប៉ុន្តែនៅតែយើងធ្វើដដែលឧទាហរណ៍ពាក្យវេហ្នឹងយើងអត់ចេះទេពឹងអាចារ្យឲ្យជួយនាំយើងថាហ្នឹងហើយប៉ុណ្្នឹងទេប៉ុន្តែពាក្យវេរបស់អាចារ្យនោះអឺ ប្រែតជាញាតនោះមិនមែនត្រេកអរមួយពាក្យអាចារ្យនោះទេបើត្រេកអរត្រេកអរមួយពាក្យជាញាតនេះចឹងធ្វើបាត់តែយើងថាតាមអាចារ្យប៉ុន្តែពួកញាតនោះឧទាហរណ៍ដូចការប្តីប្រពន្ធចឹងអាចារ្យគេមិនសួរនឹងយកនារីនឹងជាអឺប្រពន្ធទេអញ្ចឹងអ្នកដែលឆ្លើយយ៉េសមានអាចារ្យនោះទេគឺបរោះហ្នឹងមិនចឹង នឹងហើយបើអាចារ្យឆ្លើយជំនួសក៏នាងនឹងមិនព្រមដែរមិនចឹងមែនទេគេគេការនៅក្នុង មុខពហិយេស៊ូគេមិនសួរចឹងហ្នឹងហើយគេសួរខាងអឺស្ត្រីវិញតើនាងនឹងយកបរោះនេះជាជាជាស្វាមីទេហើយបើបើនាងនឹងមិនដឹងឆ្លើយថាម៉េចអាចារ្យគ្រាន់ប្រាប់ថាបើព្រមឆ្លើយ yes ទៅវាអូមកនាងថាអូព្រមឆ្លើយយេនេះតែ yes yes i will អញ្ចឹងបរោះនោះមិនមែនត្រេកអរជាមួយនឹងអាចារ្យនងថាទេគឺត្រេកអរតែនឹងពាក្យនាងនឹងឆ្លើយ yes យ៉ាងណាមិញដូចគ្នាពពួកញាត ដែលអនុមោទនានោះមិនមែនអនុមោទនាជាមួយពាក្យរបស់អាចារ្យទេគឺអនុមោទនាជាមួយពាក្យដែលញាតឧទ្ទិសឲ្យតែប៉ុណ្ណោះឃើញទេអញ្ចឹង យើងតែមិនយល់តែនឹងយើងអាងលើអាចារ្យអាងលើលោកសោតឲ្យសោតច្រើនច្រើនប៉ុនច្រើនច្រើននោះគ្មានទេប្រពុតឯណាថាលោកសោតឲ្យអត់ជាប់លើតាមលោកនិយាយរួមលោកសោតហ្នឹងលោកសោតបចោមែនទេកាលពពុតត្រាស់ដំបងព្រះអង្គមិនអោយសុំបីពួរមួយម៉ាត់ព្រះអង្គមិនអោយវិខអោយវិខណាអោយពួរមួយម៉ាត់ត្រូវអាបត្តិគាត់មួយដំបងដំបង សំបីពួរមួយម៉ាត់មានពេលមួយហ្នឹងព្រះអង្គគង់គង់ព្រះអង្គកដាស់ឆែតនឹងហើយពិខុថាសូមព្រះអង្គមានបជនយឺនយូរដូចយើងថា bless you អញ្ចឹងខ្មែរយើងថាស្បើយព្រះអង្គថាអត់ប្រយោជន៍ពាក្យហ្នឹងពាក្យអត់ប្រយោជន៍ពីថ្ងៃនេះទៅពិខុណាលឺនរណាកដាស់ឲ្យពោថាឲ្យមានបជនយឺនយូរត្រូវអាបត្តិទុគាត់ ឲ្យមួយម៉ាត់ត្របាត់មួយឲ្យមួយម៉ាត់ត្របាត់មួយពោះធ្វើឲ្យមនុស្សជឿខុសតែกระดาษហ្នឹងវាវា something wrong ហើយទូអាយុវែងមិនហូតទៅពេទ្យគិតហ្នឹងដល់ក្រោយមកទេ ក្រោយមកដូចថាពួកនិគ្រុនពួកអីហ្នឹងតែគេជូនបាយនំ ចំណីអីចឹងទៅក៏គេឲ្យពោហូហែតប៉ែលោតទៅ អ្នកស្រុកគេចេះតែព្រៀបផ្ទឹមហ่ะ ពួកសមណៈសក្តិបុត្រនេះឲ្យឆាន់ហ្មងក៏មិនចេះក៏មិនចេះឲ្យពោយើងនេះចាញ់លោកម្ចាស់នេះគ្រុនដល់ចឹងទៅព្រះអង្គក៏ពិចារណាមើលថាមិនមែនព្រះអង្គខ្លាចគេថាទេប៉ុន្តែបើពាក្យហ្នឹងវានៅតែអញ្ចឹងមនុស្សវាបាបច្រើនមនុស្សវាកើតតែបាបហ្នឹងបានព្រះអង្គថាអើបើគេត្រូវការដោយពោណែឯងឲ្យបន្តិចទៅអនុញ្ញាតបន្តិចទៅណាអានេះបើគេត្រូវការទៅណា អនុញ្ញាតឲ្យអនុមោទនាគាថាអីចឹងទៅនៅពេលទទួលទានហ្នឹងអនុមោទនាគាថាបន្តិចទៅអាហ្នឹងអនុញ្ញាតទេមិនមែនបញ្ញត្តិទេអាហ្នឹងបើគេត្រូវការគេអត់ត្រូវការក៏មិនបាច់ដែរនៅមិនត្រូវការឲ្យទៅអីណាប៉ុន្តែដល់ពេលវាយូរយូរចឹងទៅវាคล้ายជាថាងបើទទួលចង្ហាន់គេបើមិនសូត្រឲ្យគេអត់ស្រួលខ្លួនវាដូច ហើយតែតែអញ្ចឹងទៅវាហាក់ដូចជារបៀបដោះដូររបៀបដោះដូរដូចថាវាស្មើនឹងបដូរគ្នាដូចតែអ្នកលបាំដែរឡើងសំដែងទៅ គេឲ្យអញ្ចឹងណាចឹងសរុបមកវិញពាក្យតក្ខណានុពទាន ទី1យើងរំលឹកគុណទី2ចម្រើនកុសលនៅក្នុងចិត្តខ្លួនយើងឲ្យយើងឃើញតម្លៃថាអ្នកស្លាប់ហូបមិនកើតទេហ្នឹងហើយ យើងអាចធ្វើល្អទៅជាមួយមនុស្សរស់ហើយនឹងមួយទៀតគឺបើកឱកាសឲ្យពពួកញាតទាំងឡាយហ្នឹងក្រៃលោកគាត់មានកំណើតនៅក្នុងទីកន្លែងណាមួយដែលអាចដឹងនឹងត្រេកអរជាមួយយើង កាលណាគាត់ត្រេកអរប៉ុននឹងប៉ុនរបស់គាត់មិនមែនប៉ុនរបស់យើងទេហ្នឹងហើយប៉ុន្តែយើងចេះច្រឡំយើងថាឲ្យប៉ុនយើងទៅគាត់មិនមែនទេមែនទេ ឧទាហរណ៍វាមិនខុសពីការចែកចំណេះចំណេះដឹងយើងហៅថាចែកចំណេះដឹងប៉ុន្តែមានចំណេះដឹងណាហូរពីខ្លួនយើងទៅអត់ប៉ុណ្ណឹងវាពាក់ព័ន្ធនឹងអ្នកដតីនឹងស្ដាប់បងអោនយោនៃដែរឧទាហរណ៍ថាខ្មែរនិយាយរឿងមួយចង់ឲ្យគេយល់ពីរឿងហ្នឹងប៉ុន្តែមិននិយាយចប់ទៅអាភ្លេចរឿងហ្នឹងណានៅដដែលហ្នឹងមែនទេ ហ្នឹងប៉ុនដូចគ្នាមិនមែនគេអនុមោទនាទៅប៉ុនយើងហោះពីខ្លួនយើងទៅចូលគេណាអត់ផងនោះប៉ុន្តែបើគេបើកចិត្តត្រេកអរគេសប្បាយចិត្តមួយយើងដែរឥឡូវគុំគុំគិតថាប្រែតអនុមោទនាមិនយើងគិតថាមនុស្សឲ្យមនុស្សអនុមោទនាមិនអនុមោទនាកោនអត់ឧទាហរណ៍ថាឃើញគេធ្វើសេចក្តីល្អមួយតែយើងចេះ ចេះពេញចិត្តជាមួយនឹងអំពើល្អរបស់គេអត់ហ្នឹងហើយ ហើយមិនមែនរាល់អំពើល្អសិតតែគេពេញចិត្តទេណាមានអ្នកខ្លះអត់ពេញចិត្តទេណាហ្នឹងហើយហើយបើនៅមនុស្សហ្នឹងមិនចេះអមមើលអំពើក៏ល្អគេផងកុំសង្ឃឹមទៅ ប្រែតចេះអមមួយគេធ្វើបន់ទៅទៅរហូតហ្នឹងហើយដូចពាក្យថាផ្សាយធัวផ្ទេចំណេះផ្ទេ ស្អីស្អីហ្នឹងដូចតែរឿងនឹងដូចគ្នា វាអត់មានបានចំណេះនឹងហោះទៅណា ទេតែហោះដូចថ្មពយលពធអញ្ចឹងក្នុងគំនិតថាចង់ចង់ឲ្យ បរិស័ទនឹងយល់ពីរឿងបុណ្យរឿង បាបអីច្បាស់លាស់អញ្ចឹងប៉ុន្តែវាអាស្រ័យទៅលើ មនុស្សដាក់ចិត្តស្ដាប់អត់ណាហើយស្ដាប់ហើយស្ដាប់គិតពិចារណាអត់ឬក៏គ្រាន់តែស្ដាប់ហើយ អឺគ្រាន់តែចាំចាប់ចំណុចតោះខុសគ្នាស្ដាប់ដូចគ្នា ប៉ុន្តែលទ្ធផលអត់ដូចគ្នាទេហ្នឹងហើយហើយបើសិនជាយើងបង្អោនយកតែអត្តន័យវាមិនសូវតោះជាមួយនឹងអាត្មានិយាយរឿងប្រពន្ធនេះទេមែនទេ ចាំចាប់កំពុងឃើញតហើយតែតែស្ដាប់ហើយចង់កែអាត្មាផងហ្នឹងវាវាវាត្រូវកាត់បន្ថយអាការចង់យល់អាត្មានិយាយទៅរហូតពូពូពេលទៅពេលទៅហ្នឹងវាមិនមែនជាកុសលចិត្តទេមានភាកច្រើនគឺបដិខៈថ្នាំងថ្នាក់ហើយដល់បដិខៈថ្នាំងថ្នាក់មកអា concentrate លើអាអត្តន័យនោះត្រូវកាត់បន្ថយហ្នឹងហើយអាហ្នឹងដូចដូចយក ដូចនៅក្នុងអំពៅអញ្ចឹងណាវាមិនសិនកាន់ទឹកអំពៅមែនទេភ្លេចយកអាកែវទៅត្រង់ទឹកទៅយកបានតែអាកាវាជាការពិតណាស់នៅក្នុងអំពៅហ្នឹងវាមាន កាកវាមាន ទឹកហ្នឹងអាកាករបស់សំណល់គេចោលទេតែគេមិនចង់ឲ្យកាកណាគេចង់ឲ្យតែទឹកឯងប៉ុន្តែយើងវាទៅដរទៅយកតែអាកាកគេលោកដូចពេលកាន់ពុបឥឡូវឥឡូវស្ទះចិត្តទឹកខចាញ់ អានឹងអត់ឆ្លាតទេមែនទេហ្នឹងហើយមានពេលខ្លះបើទោះជាគេកិនហើយនៅក្នុងអាបដងមួយហ្នឹងវាមកទាំងកាកទាំងទឹកក៏ពិតមែនមនុស្សឆ្លាត នៅតែយកកាកហ្នឹងចេញយកទៅទឹកបានត្រង់ទៅមែនទេដកកាកហ្នឹងចេញឬក៏ត្រង់ចេញទៅបានទឹកហើយប៉ុន្តែយើងជាតែទាស់ថាមិនក៏មិនដាក់ទឹកសុទ្ធហ្មងចាំមិនដាក់កាកធ្វើអី